កាកលុយអ្នកមានបុរសម្នាក់បើកកុងដាក់លុយ50,000ដុល្លារទុកឲ្យប្រពន្ធដើរផ្សារពេញ មួយ ឆ្នាំ ហើយថាលុយប៉ុណ្ណឹងងាយរកទេកាលពីពេលថ្មីថ្មីកន្លងទៅនេះអ្នកលេងបណ្ដាញសង្គម Facebook មាន ការចាប់អារម្មណ៍ចូលទៅ comment និង share ប្រងព្រាតក្រោយបុរសម្នាក់បានបង្ហោះសារ បង្ហាញពីការបើកកង់ដាក់លុយ50,000ដុល្លារទុកឲ្យប្រពន្ធដើរផ្សារមួយឆ្នាំពេញនោះបង្ហោះភ្ជាប់ជាមួយនឹងប័ណ្ណដាក់ប្រាក់50,000ដុល្លារនិងលុយដុល្លារមួយគំនរកាលពីថ្ងៃទី31ខែឧសភានោះគណនី Facebook មួយដែលមានឈ្មោះថាភ័ណ្ឌឆេងបានបញ្ជាក់ថាទិញមាសទិញពេជ្រឲ្យឡើងតលន់ហើយ បើកកង់ដាក់50,000ដុល្លារឲ្យ shopping មួយឆ្នាំកុំឲ្យពិបាកក្រែងចិត្ត លុយប៉ុណ្ណឹងប៉ុណ្ណឹងងាយរកទេ តែបងស្រឡាញ់អូនជាងលុយឡាវយូហានីសុកស៊ីណាបើខ្វះចាំបងឲ្យថែម តាមរយៈលុយ50,000ដុល្លារដើរផ្សារមួយឆ្នាំធ្វើឲ្យអ្នកលេងបណ្ដាញសង្គម Facebook ភ្ញាក់ផ្អើលទៅហើយតែនេះ50,000ដុល្លារសម្រាប់ដើរផ្សារខ្វះខាតថែមទៀតចំពោះគ្រឿងអលង្ការទិញឡើងត្រលន់ហើយថាលុយដល់ទៅ50,000ដុល្លារស្រួលរកទៀត ពិតជាអស្ចារ្យខ្លាំងណាស់ក្រោយពីឃើញបែបនេះអ្នកលេងបណ្ដាញសង្គមចូលទៅខមមិនជាច្រើនក្នុងនោះពួកគេលើកឡើងថាគួរឲ្យសរសើរក្តីស្រឡាញ់បងទាំងពីរណាស់អ្នកមានមែនតែនគេមិនដែលឃើញអួតអញ្ចឹងផងគ្រាន់តែឃើញក៏មានក្តីសុខដែរបងអើយបងបងប្រុសប្រុសគួរយកគំរូតាមមិនថាតិចឬច្រើនត្រូវតែដាក់ចូលកងប្រពន្ធខ្លះផងពេលកងខ្លួនឯងអស់ស្រួលប្រពន្ធបាញ់ឲ្យវិញ បងប្រុសធ្វើជាមេគ្រួសារបានល្អណាស់បំពេញក្តីសុខឲ្យប្រពន្ធគ្រប់ពេល ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ